Oh yeah, jatakan pinnya oh yeah ចង់ទៅនៅពីអ្នកនិយាយរឿងបេះដូងពីអ្នកបងនិងអូនស្នេហ៍ស្នេហ៍គេខ្លាំងណាស់រយពេលនឹងគេម្ដង vô gió Bèn dốc khen mình lùa tê Thấy ta chỉ smile ha Kim chấm ba kẻ đồng hào chó Rồi buồn quá 你卖的，听我说了呗。嘿嘿嘿，还叫你给我再去买， <laughs> ចាំបាយអ្នកនរគ្នាកុំភ្លេចចូលរួមទស្សនា MV ថ្មីរបស់ខ្ញុំផងអរគុណ